Welcome to Family TLE Producer. ថាថាបងមើលទៅចង់ថាថាឲ្យជ្រែមកសើតើស្អាតយ៉ាងណាទៅមកស៊ីអូតូម Ian Breed. ផើបងមើលបើចង់ផឹកផឹកឲ្យជ្រែមកសិនតើស្អាតយ៉ាងណាទៅមកពីមុននំមុនមកមកអាចកាជីចង់ទេផ្ទះឲ្យវល់នៅមិនដូចចង់កុំចាក់ឈីចាមែនមកទៀត